ទ្រាំទ្រាំទ្រាំទ្រាំទ្រាំដើមបីឈ្នះអើយទ្រាំទ្រាំទ្រាំទ្រាំដើមបីឈ្នះទ្រាំទ្រាំនៅផ្ទាំងឈ្នះមេរោគឆ្លងទ្រាំទ្រាំនៅផ្ទាំងឈ្នះមេរោគឆ្លងកូវីដ19លាក់ខ្លួនចំឡងអើយកូវីដ19លាក់ខ្លួនចំឡងគ្រោះធ្ងន់កន្លងបើមិនប្រយ័ត្នគ្រោះធ្ងន់ លងបើមិនប្រយ័ត្នផែនការណែនាំត្រូវតែមើងម៉ាត់អើយផែនការណែនាំត្រូវតែមើងម៉ាត់រួមគ្នាប្រណិប័តតាមកូនមៀងគារួមគ្នាប្រណិប័តតាមកូនមៀងគាគឺមាន3កុំ និង3ការពារគឺមាន3កុំ និងបីការពីចូលរួមគ្រប់គ្នាទៅឈ្នះកូវីដចូលរួមគ្រប់គ្នាទៅឈ្នះកូវីដ ទ្រាំទ្រាំទ្រាំទ្រាំដើមបីឈ្នះអើយទ្រាំទ្រាំទ្រាំទ្រាំដើមបីឈ្នះទ្រាំទ្រាំនៅផ្ទាំងឈ្នះមេរោគឆ្លងទ្រាំទ្រាំនៅផ្ទាំងឈ្នះមេរោគឆ្លងកូវីដ19លាក់ខ្លួនចំឡងអើយកូវីដ19លាក់ខ្លួនចំឡងគ្រោះធ្ងន់កន្លងបើមិនប្រយ័ត្ន គ្រោះធ្ងន់កន្លងបើមិនប្រយ័ត្នផែនការណែនាំត្រូវតែមើងម៉ាត់អើយផែនការណែនាំត្រូវតែមើងម៉ាត់រួមគ្នាប្រណិប័តតាមកូលមៀងគីរួមគ្នាប្រណិប័តតាមកូលមៀងគីគឺមាន3កុំនិង3ការពារគឺមាន3កុំ និងបីការពីចូលរួមគ្រប់គ្នាទៅឈ្នះកូវីដចូលរួមគ្រប់គ្នាទៅឈ្នះកូវីដ